ពីមហារដូវឆ្នាំជូតអន្តរស័កពុទ្ធសករាជ2540ត្រូវនឹងគ្រិស្តសករាជ1996មានលាភពេលព្រឹកនៅក្នុងវិបស្សនាឋានលំសមនីជាកម្មវិធីសិក្សាវគ្គគ្រូថ្ងៃទី5នៅក្នុងកម្មវិធីព្រឹកនេះអាត្មានឹងបើកឱកាសឲ្យធម្មវិការទាំងអស់ ហើយនឹងសួរអំពីបញ្ហាវិបត្តិណាផ្នែកបឋមតើមានចម្ងល់ដែរឬទេនេះគឺថាក្នុងសង្កត់ធមណាតើមានចម្ងល់ដែរឬទេបើសិនជាមានសេចក្តីឆ្ងល់ឬក៏ទស្សៈគួរតែលើកលើកឡើងដើម្បីយកមកជួយសហការប្រឹក្សារវាងធម្មចាទាំង25រូប ស្គាល់អំពីកិច្ចបរិបត្តិអីក៏មិនទាន់យល់អំពីកិច្ចបរិបត្តិឆ្នាំបឋមឥឡូវឆ្នាំហ្នឹងយើងបង្រៀនសិស្សយើងបង្រៀនខុសទៅតាមស្នាក់តាមចំណេះអញ្ចឹងបងខ្ញុំកណាថាដល់ពេលស្នាក់ទី3គឺមិនឲ្យកូនសិស្សបង្រៀនទេនេះនេះទៅហៅដល់វិបស្សនាណាគឺអត់ឲ្យកូនសិស្សបង្រៀនទេគឺថា ទាំងធម្មចាខ្លួនឯងក្តីឬក៏លោកយាយលោកតាដែលសិក្សាវិបស្សនាស្នាដំទៅចូលមករៀននៅក្នុងវត្តលំនីផ្ទាល់ណាផ្ទាល់ថាហេតុអីបានជាគាត់ខ្លាចព្រោះសមាធិទុនវិបស្សនាគ្មាននឹងត្រូវយល់ណាគឺថាសមាធិទុនវិបស្សនាទៀតมันបានឃើញអនិច្ចំសុខណតា ព្រោះចក្ខុភ្លឺវាអាចឃើញដល់អមនុស្សនៅឃើញអមនុស្សបើមើលឃើញអមនុស្សអត់មានបសនាប្រហែលទៅជាខ្វាចព្រោះរូបណែលឃើញហើយចុះឃើញនៅសមណាអីដែលថានៅសមណាចតិនឯងពួកហ្នឹងពួកថ្នាក់ទី3ដែលរៀនចតិនហ្នឹងថ្នាក់ទី3ទេរៀនបញ្ចនៈធានរៀនអរ៉ុបរៀនអីហ្នឹងសម្រាប់ពួកថ្នាក់ទី3តា អញ្ចឹងថ្នាក់ទី1តើសិក្សារៀនអំពីអ្វីរៀនពីអ្វីអញ្ចឹងសូមចងចាំទាំងអស់គ្នាគឺថ្នាក់ទី1ត្រូវរៀនអំពីត្រៃណគមសិលហើយនឹងកងខ្យល់4ដកូលនឹងចងចាំអញ្ចឹងណានឹងថ្នាក់ដំបូងណា គឺចងកម្មយ៉ាងត្រៃណគមសិលសិលហ្នឹងគឺត្រៃណគមហ្នឹងចង់និយាយថាឲ្យគាត់ជឿកម្មផលហ្នឹងប្រកបយើងពិនិត្យវិច័យផលមេចាដំណើរត្រូវតាមដានសិស្សមិនមែនចេះតែបណ្ដោយគឺវិធីបន់ស្រន់បួងសួងអង្វរកអរុបរៈទេវតាឬក៏ខ្ទមលោកតាអីអត់មានទេ វាថាឲ្យជឿតែកម្មផលកម្មដែលខ្លួនបានធ្វើនឹងសេចក្តីត្រាស់ដឹងរបស់ព្រះឲ្យជឿទៅប៉ុណ្ណឹងសំដែងធម៌ទេសនា5សាសនាសិស្សបរិស័ទទាំងអស់ឲ្យជឿតែប៉ុណ្ណឹងឲ្យគាត់ជឿច្បាស់ពន្យល់គាត់ហើយគាត់តទៅជឿលើកហើយលើកផលមកបញ្ជាអំពីនិទានខ្លះសកលិតឋានខ្លះអញ្ចឹងត្រូវមានសភៅធម្មបទព្រែឥឡូវធម្មបទព្រែគេមានបោះ នឹងត្រូវមានធម្មបទប្រែមួយច្បាប់ដើម្បីជំនួយការយកធម្មបទប្រែនឹងរឿងយកទៅមើលទៅដើម្បីបញ្ជាក់អំពីរឿងកម្មផលនឹងឲ្យបរិស័ទជាកម្មផលនឹងស្នាដំបងដៃគឺរៀនអញ្ចឹងហើយគ្មានវិធីសាស្ត្រធ្វើតធបាយសីទៅចោមព្រះពធអីគ្មានទេណាគ្មានទេ មានតែធុទៀនបើមានអុចបើគ្មានមិនបាច់អុចទេសូមឲ្យវិបាកកូនចៅសូមឲ្យរករឿងកូនចៅឯងគឺថាបើគេនឹកឃើញម៉ែគេកាន់ធុយកមកឲ្យមកដល់មកយកមកដល់ទៅបើសិនជាគ្មានទេគឺឲ្យតាមផ្លូវចិត្តគឺបូជាខណ្ឌ5ចំពោះព្រះរមៀនអភិ គឺការយកចិត្តរូបធម៌និងនាមធម៌នឹងអង្គុយទូសមាធិនឹងឈ្មោះការបូជាខណ្ឌ5ចំពោះប្រាស់អលិមធិនឹងស្រ័យណគុំហើយធម៌ដែលយើងទៅនមស្ការនឹងសូមប្រាប់របៀបរបបយើងកុំសោតធម៌ណាដែលធ្វើឲ្យផ្សាយពីជាមហាជនជាសេះទៀតអញ្ចឹងធម៌ណាដែលអាចារ្យទាំងឡាយ អ្នកប្រាជ្ញបណ្ឌិតវិរិយចងព្រមដូចជាកហិសនិបត្តិតាំងពីអ៊ីមេយោសនិចណោអដ្ឋังរហូតដល់សោប្រិបណ្ណោមកចប់ពតបាញ់គុំព្រះដែលសូត្រត្រូវគ្នាទូទាំងប្រទេសនឹងគឺយើងយកធម៌នោះមកសូត្រព្រោះធម៌នោះគឺបានជំនុំរួចហើយពេលបប្រតិបត្តិនឹងទួលគ្រូចាធម៌នោះ គឺថាលោកស្លាប់ដឹងគឺសម្ដេចសំណងសម្ដេចសង្ឃរាជជនណាទៅទាំងអស់ផ្សេងគេបនិបត្តិនឹងតវល់គាត់លុំនឹងដៃប្រមាណស្បៀងជាងបុរាណសម័យហ្នឹងបានតែសភៅនឹងតម្រាំចេញចេញមកហើយជំនុំអស់ដៃអស់ជើងហើយត្រឹមត្រូវហើយអញ្ចឹងការនមស្ការយកគូលគិហិជាធប់អាបានទេចឹងយើងកុំបង្កើតអ្វីដែលនាំឲ្យ ខុសនឹងអ្នកប្រាជ្ញហើយនាំគេទេយើងយើងនាំខាត់កណាយើងបកកើតអ្វីមួយដែលវាខុសវារវល់ទៅទុកចិត្តជាមួយនឹងគេថាឲ្យណាយ៉ាដោយការសម្ដែងខតែងតាំងខខុសអញ្ចឹងរវល់ទុកចិត្តនឹងគេថាឲ្យហើយបើអ្នកល្ងងថាមិនអីទេបណ្ឌិតថាណោះបណ្ឌិតគេទេទៀតម្ល៉េះហើយរវល់ទុកចិត្តរឿងនឹងឯងមិនបានសន្តិភាពទេអញ្ចឹងបានថាអ្វីដែលកើតនឹងពីយើងម្នាក់ឯងខ្វះការចំណុចគឺមិនល្អ អញ្ចឹងការនមស្ការយើងយកគូលកេហិគូលកេហិជាធំនឹងរឿងសាយសនភូមិហើយទី2សិលកិច្ចការសិលគឺជាកិច្ចការសំខាន់សិល5សិល8សិល10យើងបង្រៀនទាំងអស់តែមហាជនដែលនៅក្នុងវត្តដែលលះបង់ការងារចេញអំពីផ្ទះ មកនៅក្នុងវត្តសំណាក់បកប៉ុននៅក្នុងវត្តហើយរៀនធម៌ប្រតិបត្តិក្នុងវត្តជាអចិន្ត្រៃយ៍សំណត់កន្លះខែមួយខែពីរខែយើងត្រូវរក្សានៅសល់10និងឧបោសថកសិលសូមភាសាបាលនិយាយអីណាយល់ទេចាសូមភាសាបាលនិយាយអីគឺយើងត្រូវកាន់សិល8ថ្ងៃណាដែលជាថ្ងៃឧបោសថកសិល មួយខែ19ថ្ងៃថ្ងៃហ្នឹងគឺយើងកាន់អបោសតសិល30ថ្ងៃដែលប្រះតមានរភាពត្រង់ប្រញាប់ហើយនេះអ្នកសិល8អានោះយើងកាន់ស្ថាប័ន8 30ថ្ងៃដែលប្រដមានភាពត្រង់ប្រញាប់ហើយមួយខែ19ថ្ងៃក្នុងមួយឆ្នាំហ្នឹងមួយខែ19ថ្ងៃគឺជាថ្ងៃអបោសតចឹងនៅសល់10ថ្ងៃនិង11ថ្ងៃថ្ងៃណាដែលជាថ្ងៃពេញ មួយខែ30នៅសល់11ថ្ងៃថ្ងៃណាដែលជាថ្ងៃខ្វះ29ថ្ងៃមួយខែនៅសល់10ថ្ងៃ10ថ្ងៃនេះគឺយើងកាន់សខាបទ8បន្ថែមទៀតដើម្បីលះបង់នៅសេចក្តីកង្វល់ដើម្បីញោមញីនៅតណ្ហាដើម្បីសេចក្តីចម្រើននៃកម្មដ្ឋានបាទបានទេណាណាគឺថាកាន់សខាបទ8បន្ថែមដើម្បីសេចក្តីចម្រើនដល់កម្មដ្ឋាន ព្រោះយើងយកទៅជាផែនដីនិងអ្នកនៅក្នុងវត្តអ្នកនៅក្នុងវត្តជាប្រកដីហើយនឹងកម្មសិល10អត្រ័យសិលសិក្ខាបទ10ចំណែកអ្នកសិល5និងបកតិធម្មតាគេនៅតាមផ្ទះយើងមិនបាច់ចាំចិត្តទេគេទៅ ពីថ្ងៃណាគេកាន់សិលប្រមាណក៏កាន់ទៅហើយគេមានសភាមកស្ដាប់ធម៌ទេសនាថ្ងៃសិលក្តីឬក៏សុំចូលមករៀនជាមួយឧទាហរណ៍ថាដូចពេលហ្នឹងអញ្ចឹងមានអបាសបាសកាតាមជាងវត្តគេចង់ចូលមកស្ដាប់ធម៌ដែរគេចង់មកប្រតិបត្តិធម៌ដែរហើយគេយកធម៌ទៅប្រតិបត្តិតាមផ្ទះដោយតែការគេខ្វល់ច្រើនតែយើងត្រូវបើកឱកាសណាបើកឱកាសឲ្យគេសាប់ធម៌បើកឱកាសឲ្យគេចម្រើនធម៌ហើយបើកឱកាស សួរធម៌គេដើម្បីប្រាប់ទាននេះយល់ទេយ៉ាងយើងអបកម្មនេះណានឹងសិល5និងសិល8ធម្មតាដែលនៅតាមភូមិដែលគ្នាត្រូវការចង់ដែរឲ្យតែគេចូលមកថ្វាយខ្លួនសុំរៀនគេនៅផ្ទះក៏យើងបើកឱកាសបង្រៀនគេដែរឲ្យគេមានទីពឹងផងមិនថាតតែមកធ្វើដោយយើងអញ្ចឹងអត់ទេឲ្យគេមានសភាណា ហើយអ្នកកាន់សិលធ្វើធម៌កម្មដ្ឋាននៅក្នុងវត្តត្រូវឯកសន្តានសម្ពុទ្ធសអសពានាកមាសដល់បានទេហ្នឹងលៀកពាក់អញ្ចឹងលៀកពាក់អញ្ចឹងព្រោះនេះជាឧបាសកក្នុងលើព្រមអត់បាយល្ងាចរាល់ថ្ងៃនឹងក៏ហៅបាសកដែរបាសកាដែរប៉ុន្តែក្នុងលើហើយប្រុសយើងប្រើស្រីយើង ទៀតចាអូមអញ្ចឹងទៅរបៀបស្រីទៅឲ្យដល់បរោះយើងបត់ធ្វើដូចជាពីខោដើម្បីឲ្យគេបានស្គាល់ថានេះតានិយាយពីពួកគេមានសំណុំពរច្រើនដែរចំពោះស្មារតីសមណាថាមិននឹងមួយណាតាមនឹងមួយណាចេញយើសេះពីអូស្ត្រាលីឥឡូវអាត្មាប្រងតាមអាត្មាមិនបានចិត្តដែររឿងនឹងយូរហើយ តែបើនាំចិត្តក៏នាំគ្នាជំនុំជាមួយនឹងអនុប្រធានផ្នែកខាងសាសនាជំនុំទៅឃើញឯកភាពទៅតាមដំណើរហ្នឹងដើម្បីឲ្យបានស្គាល់ខណ្ណាតាមណាចឹងអញ្ចឹងយើងបត់ដោយសង្ក្តីបរោះពៀននេះហ្នឹងពៀននេះបានបត់បត់ដោយសង្ក្តីបានស្មូលចឹងតែក៏កុំលីដែរនឹងយើងត្រូវស្លៀកពាក់ឲ្យមានរបៀបរបបត្រឹមត្រូវ ណាហើយខំនេសាទាំងអស់មិនកាន់សិល8ទេទាំងយាយទាំងតាខំនេសាត្រូវកាន់សិល10ឲ្យមានកម្រិតជាងធនសិតណាពួកមនុស្សយើងតាស័កប៉ុនគ្នានិយាយស្ដាប់គ្នាទេឬស័កតូចជាងក៏មិនកើតដែរតាមបានទេចាហ្នឹងហើយកូនសិស្សសោមដល់បច្ចាសិល8ទៅមិនរួចហើយបើសិល8ដូចគ្នាក៏អត់ទៅរួចដែរស័កប៉ុនគ្នាណាអញ្ចឹង តាមនៃពិខុដូចគ្នាអញ្ចឹងធម្មវិចារទាំងអស់កាន់ទៅ10ហើយការស្លៀកសព្រះសហ្នឹងគឺជាប្រកដីធម្មតាគឺដើរក្តីលើសោក្តីឬក៏ចម្រើនផលក្តីគឺប្រកដីធម្មតាកុំឲ្យមានគឺថាស្ដាប់ធម៌អញ្ចឹងគេបន់អញ្ចឹងវាសហើយដល់ផុតទៅលៀកស្មៅច្រឡំនឹងមហាជនក្នុងក្រោមដែលគេកាន់បកតិរាល់ថ្ងៃ បកតិដល់ខែ4ថ្ងៃព្រោះបកតិដល់ខែ4ថ្ងៃហ្នឹងចាប់ឆាយហើយអ្នកខ្លះគេមានសោះអ្នកខ្លះគេអត់សោះអញ្ចឹងអ្នកដែលចម្រើនសមថៈនិងបសនាត្រូវការសម្អាតរាល់ថ្ងៃអញ្ចឹងវិន័យលិខសហ្នឹងគ្រាន់តែជាគ្រឿងសម្គាល់ទេជាសញ្ញាកម្មទេបានជាសញ្ញាកម្មណារីឯសិលនៅក្នុងចិត្តវិញទេរីឯសញ្ញាកម្មណាអញ្ចឹងយើងនាំគ្នាឯកភាពមួយហើយយើងអនុវត្តអញ្ចឹង ហើយសិល10សិក្ខាបទប្រមាណ10កម្មបទ80នេះធម្មតា10ចេះជាង80ទៅទៀតអត្មាព្រមតន់ចេះដល់ដែរតាមមើលសិល8កម្មបទ80សិល5កម្មបទ80នេះបរិញ្ញាណនឹងឲ្យតិចទីណាឲ្យតិចទីគឺថាសំខាន់បំផុតណាស់នៅក្នុងសិលសិក្ខាបទនិងកម្មបទណាយាយណានេះ ធម្មចាទាំងអស់ត្រូវផ្លាស់កម្មវិធីបង្រៀនទាំងអស់ឆ្នាំហ្នឹងមិនមែនបង្រៀនដូចឆ្នាំមុនទេត្រូវផ្លាស់កម្មវិធីបង្រៀនទាំងអស់រៀនបែបថ្មីទាំងអស់គឺត្រូវចាំទៅរៀនឡើងសិក្សាអំពីត្រៃរគុណតើសខាបតឲ្យគាត់ទន្ទឹងបង្ហាត់គាត់ឲ្យទៀតចម្រើនអាណាបានទេលុះត្រាតែចាំសខាបតទាំងអស់ទើបបានបន្ថែមកម្មដ្ឋានយល់ទេចា៎ នេះយើងផ្លាស់កម្មវិធីបង្រៀនកុំឲ្យបួស10ឆ្នាំហើយអត់ស្គាល់សិក្ខាបទ10ផងណាអត់ចេះកម្មបទអញ្ចឹងបើខ្លួននេះខ្ជិលគូយូរមិនចង់ស្គាល់គូខ្លួនឯងផងអញ្ចឹងដល់គូនឹងទៅវងគូគេមិនហ៊ានចាប់វាមកគូនឹងហើយអើដល់គូគេទៅមកដល់ទៅជាគូឯងទៅគេថាគូគេមិនហ៊ានគាត់យូរយូរអស់គូខេតប្រើ យ៉ាងណាមិញអ្នកដែលកាន់សិលមិនចេះសិក្ខាបទទុកដូចជាបុគ្គលខ្វាក់មិនដឹងអីនឹងខ្វាក់ចិត្តណាមានបញ្ញាបានន័យថាបុគ្គលនឹងតាំងសិលអត់ដឹងថាសិលគឺបរិសុទ្ធមិនបរិសុទ្ធទេមួយជីវិតអញ្ចឹងសូមចងចាំថាសិលដែលអាចថាបរិសុទ្ធនិងមិនបរិសុទ្ធនេះមិនមានជនណាព្យាករឲ្យជាងខ្លួនឯងទេគឺ ត្រូវយកកាយកម្មវិធីកម្មនោកម្មខ្លួនឯងទៅគៀនសិក្ខាបទហើយនឹងកម្មបទណាគេថាត្រង់អង្គតតណាណាត្រង់អង្គតតយើងមើលឈើនឹងឃើញដូចជាត្រង់អញ្ចឹងប៉ុន្តែយកមកដាក់បន្ទាត់តែតកោកបើដាក់បន្ទាត់ទៅស្រីគេថាត្រង់ហើយត្រង់អង្គតតមូលអង្គលឹងនេះបើចង់ដឹងមុខស្អាតស្អាតអង្គកញ្ចក់ហ្នឹងតែប៉ុណ្ណឹង បើអញ្ចឹងយើងនៅចាប់ប៉ុណ្ណឹងណាចាប់អញ្ចឹងយើងផ្លាស់កម្មវិធីមិនផ្លែតធៀមទៅវឹងដល់ណាដល់អីអត់ទេខ្ញុំកណាត់មកពីពិសោធន៍មើលទៅឃើញដូចជាអត់បានកាយទេរឿងបញ្ហាបង្រៀនលៀនពេកហើយខាងក្រោមទៅទេអត់បានការប្រមាណទេវាឆៅវាឆៅ សមាធិបើសិនជាបានចោះខ្លះវិបស្សនានឹងក៏ចោះដោយដោយការកំសត់កម្រដែរមិនមែនជាការងាយទេគឺវាបានចឹងមែនតែក៏មិនតាំងនៅយូរប្រហែលដែរព្រោះបុគ្គលនឹងអត់ចេះសិលនឹងទំនាយបរិមោកដូចវិសោសងទំនាយបរិមោកដាច់សមាធិវិញលោកយាយលោកតាទំនាយសិលដាច់ដាច់សមាធិវិញអស់បើចឹងទៅជាមុខភៈដូចជាអស់លោកយកគៀវចតខ្លះលោករៀនធម៌ទៅដល់រំលឹកជាកំណើតឃើញ ដល់ភ្នែកភ្លឺតែលើកលះបង់នៅសិក្ខាបទព្រោះតែសក្ការៈយុទ្ធសាស្ត្រគេចោះចូលច្រើនវាទៅជាសួតឯងខ្លាយទៅជាគ្រូឲ្យទំនៀមយល់ទេចាទៅជាគ្រូទាយថ្ងៃខែថ្ងៃលិចថ្ងៃណាត់អូទីហុំទុយមើលដីមើលម៉ងស្រាច់ដាច់សិលអស់ទៅឧត្តរមនុស្សធម៌បាត់ដាច់បរិមកបាត់ហើយ បើសិនជារឿងនឹងព្រះអង្គមានពិតត្រឹមបាចរិយៈទេបើសិនជាមិនមាននេះឲ្យប្រឹងថាចូលបរាជិកៈអញ្ចឹងគ្មានអ្វីដែលហៅថាចំណេញទេគឺកាលណាបើមិនស្គាល់សខាបតគឺប្រះយោគីលោកអាចារ្យអង្គនោះគឺត្រូវតែត្រូវរុកាបតឬក៏លរុកាបតឲ្យខានមិនខានទេអញ្ចឹងដាច់ទៅវិញដាច់សមាធិបញ្ញាអស់ខ្លាយខ្លួនទៅជាបុគ្គលអពពកំសត់ចាមៈផល ណាហ្នឹងខ្ញុំណាអាត្មាវាធ្លាប់ពិសោធន៍ឃើញគិតទៅអស់រយៈកាលស្ទង់11ឆ្នាំហើយពិសោធន៍ក្នុងរឿងហ្នឹងអស់11ឆ្នាំហើយធ្វើខំមេចាននេះលេង36ឆ្នាំអញ្ចឹងណា36ឆ្នាំមើលទៅឃើញខ្ទង់នឹងអញ្ចឹងសម្ព័ន្ធនឹងអញ្ចឹងឃើញជាក់ស្ដែងអញ្ចឹងមកបានដល់ណាក៏ដោយឲ្យតែអស់ទៅគឺអស់ក្បាលហ្មង អស់ក្បាលគឺចប់ហើយអស់ស្នោតស្នោតអស់ឫសមនុស្សអស់ក្បាលចប់លែងមានការចម្រើននៃកុសលធម៌អញ្ចឹងយើងអត់មានចូលទៅខាងណាទេ ចាប់បង្រៀនឆ្នាំហ្នឹងគឺតាមកម្មវិធីសិក្សាដែលបានបែងចែកហើយឲ្យគាត់ជឿចាប់ឡើងរៀនសិក្ខាបទឲ្យតបទៅចប់កម្មបទ80ហើយឲ្យអង្គុយដល់ចម្រើនដង្ហើមផ្សេងចូលបដាបដាបន្តិចបន្តិចអត់តន់និយាយអីច្រើនទេ ធ្វើមិនឲ្យចាំសិក្ខាបទនឹងតាមបទ80ដាក់មករូមកយល់ទេសោតរូណែលៃសំឡឹងមួយឲ្យចេះណាទៀតណាកុំអង្គណាណាគឺយើងផ្លាស់កម្មវិធីបង្រៀនគឺថាដាក់តេរាយហ្មងកុំឲ្យទស្សនាយ៉ាងអញ្ចឹងលោកយាយលោកយាយយើងនាំនេះរៀនណាបងប្អូនណានៅនឹងមិនមែនសំដែងនឹងឲ្យអ្នកឆ្ងាយទេឲ្យអ្នកនៅក្នុងនឹងធ្វើអីនៅចិត្តគ្រូ នឹងអត់ទេណាទាំងអស់គ្នានឹងវសានឹងគឺយើងចាប់ផ្ដើមរៀនសាថ្មីហើយគឺត្រូវតែឥឡូវនឹងសភើសភើសិលកថាយើងមានគ្រប់គ្នាហើយតានិយាយអំពីសិក្ខាបទ5 8សិក្ខាបទ10កម្មបទ40មានគ្រប់គ្នាហើយរឿងអីដែលយើងអត់ចេះហើយសិលកថានឹងប្រហែលជាទួកគ្រាប់ខ្លះហើយតាមមើលទៅប៉ុន្តែអរិកាចងចាំនៅក្នុងសភៅប្រហែលជាមិនទាន់មានទេ បើគាត់សភៅប្រហែលជាមានទូខ្លះមែនទេពលកម្មយូរយូរទៅសឹកនឹងសឹកបានខ្លះក៏ចាំដែរខ្លះក៏មិនចាំនេះខ្ញុំកណាចាស់ហើយអត់អីទេចាស់ក៏រៀនចេះតែប៉ុណ្ណឹងបើអត់លុយក៏កើតគាត់មកកូនឲ្យបាត់ម្នាក់គាត់គាត់របស់របស់ក្នុងផ្ទះបាត់តម្នាក់គុំដីតាណាក៏ចាំដែរណា អញ្ចឹងអត់មានរឿងអីលក្ខាបတ်80ខែនេះទៀតឡើង90ប៉ុណ្ណឹងវាមួយថ្ងៃតែមួយ3ខែចប់អញ្ចឹងហ៎ហ្នឹងហើយមួយម៉ាត់ហ្នឹងយើងធ្លាប់និយាយគ្នាយើងលេងនិយាយគ្នាដកយកមកចេញវិញប្រមូលការនិយាយឈប់និយាយដកមកចេញវិញចប់យើងចាប់រៀនណាយើងណាចាប់ផ្ដើមរៀនសាជាថ្មីបើរៀនអញ្ចឹងបានចេះឧទាហរណ៍ថាពុទ្ធបរិស័ទមកចម្រើនធម៌3ខែហើយបលទៅវិញសឹក ទៅនៅផ្ទះវិញទៅដល់កូនចៅឬក៏ញាតិមិត្តក្បែរក្បែរនឹងគេសួរលោកយាយរៀនខឆេខ្លះណែចេះសិក្ខាបទនឹងបាណារិបាតាវេរមណីទាទាននីវេរមណីអប្រមចរិយាវេរមណីរហូត40ឲ្យតបានរូ50ប៉ុណ្ណឹងគេប្រាប់ដល់ទៅទីគេស្វែងគុំយាយគេថាអូមែនហើយយើងកាន់យើងកាន់តាមស្ងប់ឈឹងហើយបើអត់អត់ចេះ ឡប់ទៅវិញអត់ចេះឆ្លើយទេខ្ញុំទៅយិនធေါ်បានច្រើនណាស់គេសួរចាំវិញកុំសួរអញច្រើនពេកពោអាណាយិនចាំ8ពើពួកគាត់មកតំសំខាន់លើទៅឆ្លើយអញ្ចឹងមិនចង់ងាប់អីអានឹងគេហៅឆ្លើយយករួចខ្លួនណាអត់ទេអត់ឆ្លើយអញ្ចឹងទេគឺដាក់ទៅមក3ខែនឹងពិសេសប៉ុណ្ណឹងអត់ទៅវិញហើយដល់ឆ្នាំក្រោយលោកយាយចេះប្រាប់ឲ្យមកដល់ខែមួយទៀត វាអត់ដដែលអុយបើមិនចឹងទេឆ្នាំហ្នឹងតទេឆ្នាំក្រោយតទេតទេតទេតទេខែអត់អស់វាអត់មានបានអីអញ្ចឹងយើងនាំគ្នារៀនណាគឺថាការនាំបរិបត្តិបង្រៀនគ្រប់កន្លែងទាំងអស់ដែលមានចំនួនដល់ទៅប្រហែលជាចង់30កន្លែងហើយនេះគឺថាយើងទៅទៅរៀនអញ្ចឹងទៅរៀនអញ្ចឹងណាទៅរៀនអញ្ចឹង ដល់ពេលសិក្សានៅកថាបទនៅកម្មបទ80ចាំរួចអស់ហើយអានឹងទៅចាប់តម្រង់ខ្យល់ណាគឺដល់ចាប់តម្រង់ខ្យល់4ប្រកូននេះអានឹងចាប់និយាយពីរឿងខ្យល់4ប្រកូន4ប្រកូនហ្នឹង ដង្ហើមចេញវែងចូលវែងចេញខ្លីចូលខ្លីកំណត់ដងកាយដងហើមចេញចូលរងាប់នៅកាយដងហើមចេញចូលនេះបុណ្យបានចាត់តម្រង់ចលសិក្សាឲ្យបានដល់អពេខាចិត្តនឹងមកចំណុចមកទៀតនឹងសាក់ដបោណាដល់បានអពេខាចិត្តហើយចាប់ពង្រឹងអពេខាចិត្តរហូតដល់ស្ទាត់ជំនាញលុះត្រាទៅលើកភ្នែនឡើងបានអបេខាភ្លាមអានឹងហៅអបេខាស្ទាត់ជំនាញណា ហ្នឹងហ្នឹងចាំណាកុំច្បល់ច្បល់ហ្នឹងបងណាណាព្រៀនគេច្បល់ច្បល់បានអញ្ចឹងគេថៃគេមកពីបសនាវាអត់មានចិត្តនៅខ្ចីណាស់ផ្លិតផ្លិតផ្លិតឡើងឡើងទៅលើមេឃបាត់តែអញ្ចឹងទៅមនុស្សយើងដល់ទៅមាននៅវាមិនណែហាត់ឡើងដើមឈើដល់ទៅចង់ឈើទៅណែឡើងដោះដងតុងដល់លើដងតុងអញទៅខាងណាមកខាងណាចេះដូចគ្នាចឹងមកពីជាងក្រោមវាអត់ហាប់ ចែកចិត្តនឹងបានកណាទៅសមាធិទន់ចិត្តអត់តន់នឹងអត់តន់ខ្លាំងហើយចេះទៅដល់ទៅទៅដល់ពេលឃើញថៃតាមការពិតធរទេបណ្ណាដល់ពេលដាក់អណាឡំវិញមកស្ងប់បាត់ទៅវិញទៅអញ្ចឹងវើមកក្រោមវិញដែរឃើញឡើងទៅដល់លឺហើយវើមកក្រោមវិញដែរប្រឡងអត់ជាប់វិលវិញរឿងហ្នឹងយ៉ាងបានថារឿងអ្វីគឺល្អិតពីក្រោមទៅ អញ្ចឹងអត់ទេអត់មានអញ្ចឹងអត់ដល់តម្រង់ខ្សោបមួនគោបានហើយហាត់អូខេថាចិត្តបើជឿតែប្រហែលខែអត់និយាយខែទេនិយាយតែរឿងចេះអញ្ចឹងបានខាងលេខាធិការសម្ដេចតង់សួរស្មានថាកាក់ទី1យិនបានខែទី2ប្រហែលឆ្នាំទី3ប្រហែលឆ្នាំស្មានថាអត់មានខែអត់មានឆ្នាំបើមានកម្រិតមានព្រោះវាមិនមែនប្រយោជន៍ទេណាមិនប្រយោជន៍ទេទេបើប្រយោជន៍ទេគេហ៊ានកងធေါ်គេប្រឡង នេះខប្រណិប័តមានសេរីទេណាបើចឹងថ្នាក់ទី1នឹងបើប្រណិប័តបាន11ឆ្នាំក៏នៅតែថ្នាក់ទី1ហ្នឹងអានឹងវាអត់ទៀងទៅលើឧបនិស្ស័យនិងអត្តជាស្រ័យព្រោះផ្លូវប្រណិប័តសញ្ញាប័ត្រចេញខាងផ្លូវប្រណិប័តមិនដូចប្រយោជន៍ទេណាប្រយោជន៍ទេវាឆ្នាំបានដល់ប្រណិប័តសម្រាប់ធ្វើកើតបើធ្វើកើតប្រមាណបានប៉ុណ្ណឹងអញ្ចឹងវាស្រេចទៅលើឧប ខ្លះ2ឆ្នាំឡើងតាមមធ្យមខ្លះ3ឆ្នាំដល់សាដល់នេះវាទៅទៀតវិញណាអញ្ចឹងវាបំផុតចំស្វេះមកគូមួយជើងជើងស្ទក់មួយជើងលឿននេះវាទៅតើបរិស័យតាអញ្ចឹងកិច្ចបណ្ឌបត្តិឬកិច្ចបណ្ឌបត្តិអញ្ចឹងយើងអត់មានវល់ឆ្នាំទេណាគឺថាយើងសិក្ខាបទឲ្យតទៅចេះដល់ចេះបានចាប់តម្រង់ចោល យើងពងរៀនសិក្ខាបទហ្នឹងឲ្យគាត់យឹកសងំគួយដកខ្យល់ហ្នឹងឲ្យតតែចប់ទៅបានចាប់រុញរឿងខ្យល់ដល់ចាប់រុញរឿងខ្យល់ទៅឡើងកាន់ឧបេខាចិត្តបានគុណរឿងឧបេខាចិត្តមួយទៀតដល់ប្រឹងបានហើយបានសិក្សាអំពីវិបស្សនាដល់តនេះណាដល់តនេះអស់នេះណានៃរៀនអញ្ចឹងណាហ្នឹងគឺបានសិក្សាអំពីរូបធម៌នាមធម៌ព្រួយ ព្រោះយើងបានរិះគល់ទាំងពីរនឹងបានហើយដោយលោកថាសើវិសុទ្ធនិងចិត្តវិសុទ្ធៈទាំងពីរនេះឯងជារិះគល់របស់វិបស្សនាបានណាបានរិះគល់ពីដល់ចឹងដល់រៀនវិបស្សនាសម្រាប់ហើយអត់បើជើងពីរក្រោមនឹងវាអន់ហើយរៀនវិបស្សនាមិនចេះទេទៅមួយបានអីសម្រាប់រៀនមានចិត្តសម្រាប់រៀនអីចឹងបើចិត្តវាមិននឹងហើយមានចិត្តណាសម្រាប់ទៅរៀនទៀតអត់ទៅរួចទេបើចឹងសន្និបាតនេះមិនជឿនលឿន សន្និបាតនេះមិនធូរសន្និបាតនេះមិនស្រួលមិនលះត្រង់ទេព្រោះសន្និបាតវាតឹងពេកធូរពេកអញ្ចឹងសិក្សាអញ្ចឹងណាចាប់ឲ្យបានណាត្រៃណគមសិលកម្មបន់ខ្យល់4តកូលរូបបរមត្តនាមបរមត្តឃើញការអស់ទៅនឹងសូន្យទៅណាចប់បុណ្យកលរួយអបេខាអបេខាហើយបានរូបបរមត្ត លៀមបរមត្តអស់ទៅសូនទៅ10តន់ទេណាណា10តន់ទេកុំឲ្យទៅពៀននេះណានេះពៀនប៉ុណ្ណឹងពៀនប៉ុណ្ណឹងឯងអញ្ចឹងមកនិយាយចាប់តើឬតើឬថាអញ្ចឹងរូបបរមត្តលៀមបរមត្តទៅបញ្ជាក់តំណឹងទៀតខ្លាយចែងមិនតន់យល់ព្រះដ៏មានពភាទ្រង់បានប្រសម្ដែងថាអារម្មណ៍របស់វិបស្សនា ជាបរមត្តធម៌មិនមែនជាបញ្ញត្តិធម៌ទេណាវិជ្ជមានបញ្ញត្តិដីអវិជ្ជមានបញ្ញត្តិដីបញ្ញត្តិទាំងពីរនេះមិនមែនជាអារម្មណ៍របស់វិបស្សនាទេណាវិជ្ជមានបញ្ញត្តិគឺបរមត្តធម៌ផ្នែកខាងច្បាប់យល់ទេបើពោលពី3ដល់វិញគឺអភិធម្ម3ដល់មូលនេះវិជ្ជមានបញ្ញត្តិខណ្ឌទៀតអយតនៈ ឥន្ទ្រីយ៍ប្រេតសមោបាទគឺសួរប្រស្រ័យវេដតទាំងមូលហៅថាវិជ្ជមានបញ្ញត្តិព្រោះបញ្ញត្តិហ្នឹងគឺកំណាប់បើនិយាយបញ្ញត្តិហើយនិយាយពីទ្រឹស្ដីហើយមិនមែននិយាយពីកិច្ចប្រណិប័តទេព្រោះបញ្ញត្តិទេប្រែថាសម្ដីញ៉ាំងគ្នានឹងគ្នាឲ្យដឹងប៉ុន្តែរឿងហ្នឹងរឿងពិតរឿងមានមែនណាណែវិញមានណាខណ្ឌ5អាយតនៈ12 ធាត18 NP 22ដែលសមូលបាត12អរិយសច្ចៈពុទ្ធនឹងគេហៅវិជ្ជមានបញ្ញត្តិអាវិជ្ជមានបញ្ញត្តិទៀតថាផ្ទះណាជានឹងញ៉ាំងគ្នានឹងគ្នាឲ្យដឹងមែនតែសម្ដីនឹងមានត្រឹមតែការពោលេវាមិនមានក្នុងនោះទេណាដូចជាទៅសត្វណាសត្វទេវតាស្អិនសុព្រមទេវតាផ្ទះមនុស្សអញ្ចឹងអ្វីដែលជាឈ្មោះ ដែលគេហៅឡើងអាស្រ័យនឹងរូបធម៌នាមធម៌ដែលកើតឡើងដោយជាថារតលោកបានសម្ដែងថាពាក្យថារតកើតឡើងធ្វើអាស្រ័យកិរិយាប្រជុំព្រមនៃអង្គណាអញ្ចឹងបានអីខ្លះទូសេចត្រង់ណាព្រេចងសន្ទះកង់ក្នុងកង់ផ្សំទាំងអស់ស្រាប់តែពាក្យរតកើតឡើងយ៉ាងណាមិញការដែលខណ្ឌ5មានទៀតតែសត្វស្រាប់តែមានឡើងអញ្ចឹងទេណាអញ្ចឹងណា ខណ្ឌ5ជាវិជ្ជមានបញ្ញត្តិជាតែសត្វអវិជ្ជមានបញ្ញត្តិអានឹងគេហៅផ្ញើជើងគ្នាអានឹងគេហៅពូលទៅលើរូបធម៌នាមធម៌ដែលមានហើយស្រាប់តែមកចឹងនឹងដល់មកវិបស្សនាអត់មានចឹងទេវិបស្សនាគឺមានរូបបរមត្តនិងមានបរមត្តដែលកើតរលឹកតាមបញ្ញត្តិតាមឆាក់វានេះមកនេះវិញណាមកនេះវិញ កាលណាបើពោពីពីពីវិបស្សនាត្រូវពោពីអារម្មណ៍6ជា6មកនេះវិញណាណែតិចចំោះដាតកាយចិត្តរូបសម្លេងក្លិនរសអតពៈធម្មនេះនេះអញ្ចឹងវិបស្សនាថ្នាក់ដំបូងរៀនយកសត្ថតករូបរូប8ដែលជាធំហើយរៀនសិក្សារូប8 យានបតវៃធាតដីអបោធាតទឹកទេជូធាតលឿងវិយោធាតចលវណ្ណៈវណ្ណៈពរគន្ធៈក្លិនរសៈរុជាតិអោជៈគឺអោជាហើយនឹងថែមសត្វរូបមួយទៀតសំឡេងនេះវាតាមស្ពីហ្នឹងរូបវណ្ណៈនេះដែលមកប៉ាយើងមើលទៅឃើញណែមកហ្នឹងវិញណាអត់មានដល់សភ័យទេ ដែលដើរសភៅចូលវិជ្ជមានបញ្ញាដែរអានោះខ្លងផែនទីដែរមិនអារម្មណ៍វិបស្សនាទេអានោះច្បាប់ណានេះបើភ្នែកមើលនៅវិញតិចប្រណិបត្តិតាមចក្ខុធាកាន់យកវណ្ណរូបឯនេះវិញដែរកិច្ចប្រណិបត្តិតាមសតទាកាន់យកសត្វសម្លេងកិច្ចប្រណិបត្តិតាមគិនធាកាន់យកគន្ធៈក្លិនមកនេះវិញ តែប៉ុនបាត់តាមជីវហាភាកម្មយករស័កដែលប៉ះដាតនេះនេះមកប្រកបឯនេះវិញកិច្ចប៉ុនបាត់តាមកាយគឺកម្មយវធរឹងក្តៅលហើយកិច្ចប៉ុនបាត់កើតតាមមនោជាកម្មយកអបោកម្មយកអោជីនេះវិញនេះរូបរូបយ៉ាង9មកនេះវិញណាមកនេះរលឹកដឹងណាដឹងដឹងថាវណ្ណៈអញ្ចឹងបើដឹងវណ្ណៈអានឹងបរមត្តហ្នឹង បើដឹងសត្វដឹងបកុលអានឹងគណៈសញ្ញាមិនមែនជាបរមត្តទេណាអត់ទេអត់ចំវិបស្សនាទៀតនឹងកាន់យកអញ្ចឹងព្រោះអីព្រោះសិក្សាអំពីរូបធម៌នាមធម៌ដែលមានសិទ្ធដែលកប់នៅខាងក្នុងសម្ដីដែលគេពោលរាល់ថ្ងៃអញ្ចឹងរូបដែលមកប្រកបតាមចក្ខុទ្វារទៅចុះដល់នាមធម៌មួយណា មិនមែន749ដួងទេប្រសិទ្ធ52ទេណាតិចច្រឡំឯណងញោមិនមែន789ដួងចិត្តសិទ្ធ52ដែលមានក្នុងសភៅយកមកនិយាយទាំងអស់ទេគឺធម្មជាតិណាដែលកើតឡើងក្នុងសន្តានហើយកាន់យកនៅវណ្ណៈនឹងបានហើយនាមយើងនេះនេះតែកាន់បាត់យើងណាអញ្ចឹងបានលោកពោលថាធម៌មានភាសៈជាគរូ5កាន់យកនៅរូបបរមត្តជាទួលនាមធម៌ វេទនាសញ្ញាចេតនាវិញ្ញាណផាសៈនេះធម្មជាតិក្នុងនេះនេះវិធីដែលដែលឡើងទៅសោយឡើងទៅចាំវណ្ណៈគិតវណ្ណៈដឹងវណ្ណៈបវណ្ណៈអីនេះតានាមធម៌គឺការឡើងក្នុងទ្វានេះទេអានោះមកគេហៅនាមធម៌នៅក្នុងពេលហ្នឹងគេហៅអារម្មណ៍បរមត្តយល់ទេយល់ទេណាគិតមកនេះវិញ សំឡេងបទជាសព្ទៈសំឡេងឬសំសំឡេងมันបានកាន់យកនៅបញ្ញត្តិធម៌ដែលពោលអំពីអូនបងនាងចេះនាងចោះទេគឺយកត្រឹមតែសំឡេងគឺសត្វៈការលន់ឬឡើយការប្រព្រឹត្តទៅសំឡេងមកកាន់យកដល់តំណឹងនេះអានឹងគេហៅរូបបរមន្តវេទនាសោយចាំចិត្តដឹងប៉ះនៅសំឡេងជាទួលនាមធម៌នៅក្នុងនេះ អញ្ចឹងវាមិនបានគិតដល់វិថីចិត្តជនដទៃទេគិតតែវិថីចិត្តដឹងរូបពិតនាមពិតនៅក្នុងសន្តាននៃខ្លួនក្លិនរសរឹងក្តៅលហើយដូចគ្នាមកប៉ះនឹងតិចមកប៉ះចំោះដាតកាយសោយចាំគិតដឹងប៉ះចំពោះក្លិនរសរឹងក្តៅលហើយនេះរូបធម៌នាមធម៌នេះទេវាយោធៀប ដែលលោកយាយលោកតាចម្រើននៅអាណាបានស្ទេចូលក្នុងប៉ះកាយក្នុងនេះទៀតលហើយលហើយនឹងប៉ះកាយបើកុំមានកាយនឹងធ្វើមិនដឹងលហើយចូលវាទៅប៉ះថ្ងៃបានដឹងលហើយវាតបប៉ះនឹងកាយកាយក្នុងចូលក្នុងប៉ះកាយក្នុងដឹងញ័រញ័រលហើយលហើយអាស្រ័យនឹងកាយក្នុងប្រសាទរូបហ្នឹង ហើយចិត្តស្អយនៅលក្ខណៈនៃវិជោបាននៅតែចិត្តដឹងនៅវិជោចោលក្នុងចតុរូបនាមនៃការឡើងដឹងនៅចលខ្ញុំចតុរូបយល់ទេចានេះតែហ្នឹងហ្មងប៉ុន្តែវាទាំង6នេះអមួយទៀតអបោអបោទឹកអោជីគឺចិត្តអាហារដែលផ្សាយទៅពេញកាយឲ្យនៅកម្លាំងចិញ្ចឹមរាងកាយដឹងនៅផ្លូវចិត្ត ចិត្តរំពឹងគិតដឹងអាស្រ័យនឹងការគិតអាស្រ័យនឹងការស្ដាប់អានឹងបានឃើញផងទៅបានយល់ហើយចិត្តដែលស្វ័យអារម្មណ៍ដឹងពិតឃើញពិតចាំពិតគិតពិតប៉ះពិតទៅនឹងជាទួលនេះអញ្ចឹងជា6ណាជា6ជាផ្លូវសម្រាប់សិក្សាអំពីបរមត្តធម៌អារម្មណ៍6 ទា6ជាផ្លូវអារម្មណ៍6ដែលសម្រាប់ចិត្តនិងចេតសិកទៅតោងទៅកំណត់នាំមកធ្វើទុកក្នុងចិត្តនៅសេចក្តីពិតនៃសភាវៈឃើញត្រឹមជារូបហើយនឹងនាមនៅប៉ុណ្ណឹងនៅចំប៉ុណ្ណឹងបណ្ដការប្រតិបត្តិនៅតាមជា6នេះអ្នកសិក្សាថ្មីត្រូវប្រតិបត្តិដោយម្ដេចត្រូវតម្កល់ឃើញទេតម្កល់ណា ដំកល់វិបស្សនាវិបស្សនាបតបេតិដំកល់វិបស្សនានាមរូបੰយវត្ថបេតាវិបស្សនាបតបេតិកំណត់នៅរូបនិងនាមហើយដំកល់នៅវិបស្សនាដំកល់ដូច្នេះរូបច្រើននាមច្រើន បុគ្គលត្រូវប្រតិបត្តិដោយនេះដើម្បីបានស្គាល់រូបពិតនាមពិតគឺត្រូវកាន់យករូបណាយករូបនោះឲ្យស្ទាល់ទៅបានសម្រេចនៅអរូបធម៌ណាលើប្រៀបដូចជាបុគ្គលឆ្លោះមុខឥឡូវត្រូវការឆ្លោះមុខយកកញ្ចក់មកដល់មើលដល់មើលទៅមើលអត់ឃើញនឹងឈឹងឃើញស្មោលស្មោលធ្វើមិនទៅ ទៅវត្តកសក់ចោលយ៉ាងម៉េចទៅយកកសក់ថ្មីកសក់ថ្មីសមីសមីដូចគ្នាទៅវត្តកសក់នេះទៅកសក់នោះសមីសមីដូចគ្នា6កសក់សមីសមីដូចគ្នាមើលអត់ឃើញដូច្នេះតើត្រូវធ្វើដោយម្ដេចដើម្បីមើលឃើញត្រូវតែដកហាត់នៅកញ្ចក់ណាមួយណានេះយកកញ្ចក់មួយមកដកដកដកឲ្យស្អាត ដល់ដោះយូរយូរទៅស្រាប់តែឃើញមុខជឿទេជឿឃើញមុខទេអាជឿទេហ៎ជឿឃើញមុខចាញ់ពីក្នុងកញ្ចក់មកអាស្រ័យនឹងសេចក្តីព្យាយាមនៃការដកខាត់យ៉ាងណាមិញកញ្ចក់ទូកដូចជារូបធម៌មុខទុកដូចជាអរូបធម៌ការដកខាត់រឿយរឿយទុកដូចជាការពិចារណានៅរូបរឿយរឿយណាអ្នកនៅវាមាន3អញ្ចឹងណា ធូលេគឺមោហៈងងឹតមោហន្តការរុំជុំជាប់នៅក្នុងសន្តានចិត្តគឺអវិជ្ជានេះយុគនេះអញ្ចឹងបានព្រះអង្គថាប៉ុណ្ណាប៉ុណ្ណឹងសមទេតពាំងប៉ុណ្ណាប៉ុណ្ណឹងមនសិកាតពាំងប៉ុណ្ណាប៉ុណ្ណឹងប្រកហេតពាំងប៉ុណ្ណាប៉ុណ្ណឹងសវត្ថៈពេតពាំងលោកថាពិចារណារឿយរឿយ ធ្វើសុខក្នុងចិត្តរឿយរឿយរឿយរឿយញយញយញឹកញឹកមិនម្ដងហើយចោលទៅណាអត់នេះរឿយរឿយដដែលដដែលបើថាកាន់យកបើយូរមួយកាន់យករឿយរឿយពិចារណាហើយពិចារណាទៀតធ្វើទុកក្នុងចិត្តហើយធ្វើទុកក្នុងចិត្តទៀតធ្វើឯងធ្វើតតែយកចូលចិត្តតតែកើតនៅអរូបធម៌គឺវេទនាសញ្ញាចេតនាវិញ្ញាណផាសៈ ដែលកើតឡើងក្នុងសម័យក្រោយអាស្រ័យនឹងចិត្តសង្វសន្នាំអោទេគឺចិត្តទាំងឯងវាបរិសុទ្ធស្អាតណាអញ្ចឹងមុខនៅក្នុងកញ្ចក់វាមុននឹងចេញមកនឹងវាតើស្អាតដីយ៉ាងនេះវាតើស្អាតធូលីយ៉ាងណាវិញអរូបធម៌កាលឡើងតតែចិត្តនឹងឯងស្អាតអវិជ្ជាស្អាតនៅងងឹតស្អាតនៅមោហៈគួរដល់ការកើតឡើងនៃអរូបធម៌ដូចនេះនេះទៅហ្នឹងសំខាន់ណា បើទៅនឹងធ្វើយានវិបស្សនាអត់ចេះទេយាន10ឆ្នាំក៏មិនចេះដែរ20ឆ្នាំតង់ព្រះ50ឆ្នាំអត់ចេះពីព្រោះអីពីព្រោះវាអត់បានសន្សំមិនអត់បានធ្វើទុកក្នុងចិត្តនៅនៅនៅរូបបរមត្តអត់បានអត់បានទីចំទេអញ្ចឹងយើងត្រូវទីយកទៅធ្វើទុកក្នុងចិត្តរឿយរឿយវាយូរហ្នឹងលហើយលហើយលហើយហ្នឹងហើយឃើញហ្នឹងចាប់ទៅចង់សាធមាជើងស្គាល់ខ្យល់ហើយនៅវាសូវគេថាខ្យល់ខ្យល់ខ្យល់យ៉ាងម៉េច បានមិនស្គាល់លក្ខណៈខ្យល់មិនស្គាល់ខ្យល់លក្ខណៈបាននៅតែគ្រៀងសម្គាល់នៅវត្ថុជាតិដែលសម្រាប់ហើយណាលក្ខណៈហ្នឹងណាហ្នឹងសញ្ញាហៅអាលហើយហ្នឹងគេហៅខ្យល់ឲ្យស្គាល់អាហ្នឹងមើលចាប់ទៅចង់សន្និបាតជើងរកឃើញទេវិយោវិយោក្នុងវិយោក្រៅនៅក្នុងសម័យណាដែលបានឃើញអានឹងចិត្តស្អាតហើយអរូបធម៌កាលហើយ វេទនាសញ្ញាផាសៈចេតនាផាសៈវិញ្ញាណកើតឡើងកាន់យករូបមកអញ្ចឹងអញ្ចឹងអរូបធម៌ដែលកើតឡើងហ្នឹងមិនមែនអរូបធម៌ចិត្តរីងាយអន់បែបអន់ដងស្រឡាញ់ស្នេហា ជាបាតបៀតបៀនកំហឹងតបប្រមល់លពធោយំសោកសង្រេងស្អែកសាហាយខឹងគេស្អែកអត់ទេណា យល់ទេចា តែព្រៃកាលែងហ្នឹងមិនកើតខឹងកើតមោហោទូសោរាប់អានុងនាមធម៌ហើយតែមិនមែននាមធម៌ដែលជាអរូបធម៌ក្នុងទីនេះទេណែយើងត្រូវយល់មែនទេបងណាណាឃើញបស្សនានៅតែខឹងដដែលនៅតែប្រកាន់ដដែលបើប្រកាន់ដដែលខឹងដដែលអញ្ចឹងឬក៏ចំណានឡើងវាមិនបានន័យថាយើងវិបស្សនានឹងវាអត់ចេះទេ នៅយើងត្រូវដឹងអរូបធម៌ក្នុងទីនឹងលោកចង់បញ្ជាក់ថាអរូបធម៌ដ៏បរិសុទ្ធស្អាតកាលឡើងមកអំពីបុគ្គលកំណត់ដល់រូបដ៏បរិសុទ្ធយថាយថាហេសរូបណែរូបੰសុបខាលិសੰហោតេនិចដੰសុបរិសុទ្ធំយតថាតថាតជារមណៈអរូបធម៌មាសយមេបកដាហោតេលោកថារូបដែលបញ្ញាដុកខាត់ ដែលយកពីដកខាត់លោហើយជារូបគ្មានបណ្ដាញណារូបគ្មានបណ្ដាញជារូបដ៏បរិសុទ្ធសុវិសុទ្ធិរូបយ៉ាងណានោះគឺអរូបធម៌ដែលមានរូបឯងជាអារម្មណ៍កើតឡើងដោយខ្លួនឯងប្រកបកើតឡើងកើតឡើងដោយខ្លួនឯងអញ្ចឹងបានន័យថាអរូបធម៌ក្នុងទីហ្នឹងសូមជ្រាបថាមិនមែនលោភៈទោសៈមោហោបកលេស16ទេ ឬក៏មិនមែនអរូបធម៌ដតីឯណាក្រៅអំពីអរូបធម៌ដែលចិត្តជាកម្មាវចរៈកុសលស្នាក់វិបស្សនានេះត្រូវយល់ហ្នឹងនៅចង់បញ្ជាក់ហ្នឹងច្បាស់ណាគឺថាអរូបធម៌ស្នាក់វិបស្សនាជាកម្មាវចរៈកុសលស្នាក់វិបស្សនាដែលហៅថាអរូបធម៌ដល់បរិសុទ្ធតែឡើយនេះតំណឹងសំខាន់ណាស់បើរៀនដល់នឹងចេះមិនចេះរៀនដល់នឹងមិនចេះគឺមិនចេះវិបស្សនាទេយល់ទេ ណាកលឹះកលឹះហ្នឹងបាញ់កលឹះណាធម្មនេះសារអស់យល់ទេតែទៅព្រៀនគេមកចុះឲ្យយល់ទៅហ្នឹងចាគៀបទេអញ្ចឹងត្រូវយល់ថាវេទនាខណ្ឌមិនមែនវេទនា121ដួងទេគឺវេទនាគឺឧបេក្ខាចិត្តដែលសោយអារម្មណ៍នៅលក្ខណៈនៃរូបធម៌ហ្នឹងឯងនេះវេទនានឹងមួយហ្នឹង មិនមិនសំដៅយកវេទនា121កើតតាមផ្លូវចិត្តទេវេទនាដែលសោយនៅអារម្មណ៍បរមត្តបញ្ញាដែលចាំនៅអារម្មណ៍បរមត្តណាសង្ចេតនាដែលគិតនៅអារម្មណ៍បរមត្តផាសៈដែលប៉ះនឹងមិនផាសៈគ្រប់ចិត្ត121ដួងទេគឺផាសៈដែលកម្មយករូបបរមត្តជាមួយនឹងវិញ្ញាណហ្នឹងឯង វិញ្ញាណដឹងនៅរូបបរមត្តយល់ទេចឹងវាកើតឡើងពេលហ្នឹងវាមិនកើតឡើងទៅពីសពីឯណាអត់ទេអញ្ចឹងសូមយល់ថាវិបស្សនាគ្មានអកុសលទេគ្មានអកុសលទេវិបស្សនាអត់មានអកុសលទេអញ្ចឹងវិបស្សនាមានតែកុសលអញ្ចឹងអរូបធម៌កាលានេសារូបបរមត្តណាអត់មានស្អីអញ្ចឹងបានលោកពោលថា សោវិសតរូបរិបកហេនីវៈអាអរូបប្រកហាយយោគូការេតពុកាតពុលោកថាសេចក្តីព្យាយាមដើម្បីកំណត់នៅអរូបគឺបុគ្គគឺយោគីជាអ្នកកំណត់នៅរូបបរិសុទ្ធក៏បីធ្វើណែអ្នកអ្នកកំណត់នៅរូបបរិសុទ្ធក៏បីធ្វើមិនអ្នកកំណត់រូបសមេសមុខក៏បីធ្វើដែរអ្នករូបអ្នកកំណត់នៅរូបបរិសុទ្ធក៏បីធ្វើ យល់ទេហ៎យល់ទេយល់ទេអ្នកយល់ណាអ្នកបច្ចៈណាខ្លាចទៅខំនេះការយកទៅនិយាយខុសនិយាយអត់ត្រូវនិយាយអត់ត្រូវណានិយាយអត់ត្រូវរឿងវិបស្សនានឹងយ៉ាងនិយាយមិនត្រូវហ្នឹងប្រកេនមែនតើហើយប្រកេនណាសើឬចំណុចណាសំខាន់សំខាន់ប្រកេនជូនខ្លាចតែពុទ្ធបរិស័ទមិនជឿបើយើងចឹងបានយើងបស្សនាទៅដល់ថ្ងៃចេះហើយ រៀនថ្ងៃហ្នឹងពិសេសដែរឲ្យតែបានចិត្តស្ងប់ដល់បានវាយូរមួយហើយបានយើងទៅស្វែងរកបតវ័យទេជឿបយោខាងក្រៅខាងក្នុងហើយបានយើងកំណត់នៅវណ្ណៈសត្វៈគន្ធៈរសៈឲ្យចប់កំណត់បានទីតាមបញ្ញត្តិបានហេតុអ្វីព្រោះមានបញ្ញាជាវបនិស័យបញ្ញាដែលខ្លួនធ្លាប់សន្សំខាងដើមចូលទៅអាស្រ័យ ចូលទៅទំនុកបំរុងឧបត្ថម្ភគ្រប់ត្រដល់បញ្ញាខាងក្រោយណាព្រោះបញ្ញានឹងវារលត់ទៅនៅពេលណាពីរលត់បញ្ញាលត់ហើយដល់ពីនឹងកើតឡើងវិញបញ្ញាកើតឡើងវិញចិត្តនិងចេតសិកកើតឡើងជាមួយគ្នាយល់ទេអ្នកចំណាំទេចំណាំអ្នកខឹងច្រើនសន្សំនៃខាខឹងច្រើនរត់ទៅខឹងថែមទៀតរួមមានសេចក្តីខឹងខាងដើមជួយឧបត្ថម្ភសេចក្តីខឹងខាងចុងទៀតទេណែអ្នកខឹងច្រើននៅខឹងហ្នឹងឲ្យចង់លោមើល គឺនាំរៀនខឹងមើលប៉ុន្តែកុំរៀនអីខ្វាច់បាបណាអ្នកស្រឡាញ់រឹកតែស្រឡាញ់ព្រោះខ្លួនសន្សំធัวស្រឡាញ់អញ្ចឹងនេះមនុស្សនឹងខ្មៅទេឲ្យតែថាស្អាតស្អាតស្អាតយូរស្អាតមើលទេវតាណារួយព្រោះសន្សំនៅសភាគីរំអញ្ចឹងស្អាតរូបដដែលទេប៉ុន្តែចិត្តនឹងវាចិត្តទៅចម្រើនឡើង រូបនឹងអសពណាប៉ុន្តែចិត្តចេះតែចម្រើនឡើងនៅសេចក្តីស្អាតមនុស្សយើងមានញៀនច្រើនណាស់ញៀនកេឆាញៀនបរិយញៀនជេញៀនលអ៊ូរៀនកញ្ញែកញ្ញៅញៀននោះព្រលឹមឡើងបើមិនបន្ទោសទៀតហើយលោកនឹងយល់មកដើមហ្នឹងតែមិនដាក់មិនដើមសិនទឹកតិចទៅណាមួយវាញៀនប្រៃហើយអ្នកញៀនជេនេះ តែឡែកអាងតាជីយានខឹងអាងតាខឹងអានឹងសិតតែគ្រឿងការសន្សំទាំងអស់អញ្ចឹងបញ្ញាដែលយើងបានសន្សំហើយបញ្ញានឹងឯងក៏ជាបច្ច័យនៃបញ្ញាខាងចុងណាបញ្ញាខាងដើមជាបច្ច័យនៃបញ្ញាខាងចុងព្រោះបញ្ញានឹងឯងវាចម្រើនឡើងហើយវាចម្រើនដោយបញ្ញាតាមទៀតអញ្ចឹងបានលោកពោលថាការចម្រើនបញ្ញាដោយការការចម្រើនបញ្ញាដោយការអប់រំបញ្ញា ការចម្រើនសតិដោយការអប់រំសតិបើចង់បានបញ្ញាត្រង់សមបើចង់បានសតិត្រង់សមបានជាយើងត្រូវការចម្រើនសតិដោយការចម្រើននៅអាណាបានសតិនេះសន្សំសន្សំចោលវែកសន្សំចោលខ្លីខ្លីទៅខ្លីទៅអត់ទៅអត់ទៅរហូតដល់ល្អិតមែនតែនទៅនៅតែដឹងទៅពេលលោកយាយលោកតាដបងដៃចាប់អត់បានទេណែនេះចាប់បានទេ ផ្លៃវែងផ្លៃវែងនឹងដល់យូរយូរទៅចាប់បានទាំងល្អិតកតិចកទីរហូតដល់មកអស់ថែមទៀតអញ្ចឹងសភេនឹងបញ្ញាទៅដើមកាន់យករូបបរមត្តប្រហែលតែអាស្រ័យនឹងការជីកអាស្រ័យនឹងការកំណត់អាស្រ័យនឹងការសន្សំរឿយរឿយត្រាំតែមានបញ្ញាស្គាល់នៅរូបបរមត្តនិងនាមបរមត្តអញ្ចឹងវិធីក្នុងនាមធម៌ក្នុងអរូបធម៌អនុអរូបធម៌នៃវិបស្សនានេះ គឺមិនមានវិធីអ្វីក្រៅអំពីកម្មយកនៅរូបបរមត្តទេនេះអ្នកអ៊ីត្រេនអ្នកមិនគប្បីធ្វើនៅកិច្ចដតីអញ្ចឹងកំអាតតនិយាយពីនាមធរអីណាដល់ពេលបានអបេខាស្ងប់ទៅកំអាតតនិយាយអំពីនាមធរអីត្រូវកំណត់នៅរូបធរសិនកំណត់តតឃើញយកមួយមកគិតធ្វើទុកចិត្តយូរយូរអរូបធរកាលឡើងហើយយកមួយមកទៀត ដល់យូរយូរគ្រប់វា6ហ្នឹងហើយដល់គ្រប់វា6ទៅស្ទាត់ជំនាញទៅលែងមានទីតម្កល់ណាណាថ្ងៃក្រោយទៅលែងមានទីតម្កល់ណាព្រួយព្រោះបញ្ញារលឹកតាន់ដឹងតាន់ពេលណាត់នៅបរិបដឹងអត់ទៅសូន្យទៅតែតាន់ណាតែជាលឺសំឡេងប៉ះដឹងអត់ទៅសូន្យទៅក្លិនប៉ះដឹងអត់ទៅសូន្យទៅរសជាតិប៉ះណាត់ដឹងប៉ះទៅអត់ទៅសូន្យទៅរឹងក្តៅលហើយប៉ះកាយដឹងអត់ទៅសូន្យទៅខោប៉ះចិត្តដឹងអត់ទៅសូន្យទៅណា មិនថានេះដឹងដោយសតិនិងបញ្ញាឃើញការអស់ហ្នឹងទៅមិនសូវទៅដោយខ្លួនឯងអានឹងបញ្ញានឹងឃើញចឹងមិនមិនមកថាអញ្ចឹងណាយ៉ាងណាយ៉ាច្រឡំរៀនវិបស្សនាណាយ៉ាងណាតែឃើញរូបអស់ទៅសូវទៅប៉ុន្តែឃើញម្ដងផងមិនដែលដឹងអស់ទៅសូវទៅបើថាអានឹងគេហៅវិបស្សនាថាតែឃើញរូបអត់ទៅសូវទៅតែជាលឺសូវសម្លេងដឹងអត់ទៅសូវទៅ ក្លិនប៉ះចំោះដឹងអត់ទៅសូនទៅរសប៉ះប៉ណ្ដាតដឹងអត់ទៅសូនទៅរឹងរាវក្តៅល្ហើយប៉ះខែដឹងអត់ទៅសូនទៅខោប៉ះចិត្តដឹងអត់ទៅសូនទៅអង្គុយថាអញ្ចឹងអង្គុយថាអញ្ចឹងថាអញ្ចឹងថ្ងៃណាក៏ថាអញ្ចឹងថាអត់អត់គិតទៅដឹងអត់ទៅសូនទៅហើយមិនដែលឃើញដែលដឹងផងអត់ដែលដឹងផងដឹងអីដឹងលក្ខណៈនៃសភាវធម៌ អត់ដែលឃើញអស់ទៅសូន្យទៅផងប៉ុន្តែថាដឹងអស់ទៅសូន្យទៅអញ្ចឹងបុគ្គលនឹងឈ្មោះថារៀនប្រយតិដដែលអញ្ចឹងហ៎អញ្ចឹងឯធម្មតាមែនទេនៅតែរៀនប្រយតិដដែលនៅទិញមាត្រានទិញគោលមកអញ្ចឹងយើងនេះពេលនេះមិនមែនរៀនប្រយតិទេគឺយើងរៀនវិបស្សនាបុរៈប៉ុន្តែការស្ដាប់របស់ហ្នឹងសត្វតាជាប្រយតិណាហ្នឹងហើយឲ្យដល់ពេលលោកយាយលោកតាចាំទៅយកទៅធ្វើណាយើងណាតាមបាននេះចឹង ណាយកទៅអនុវត្តណាអញ្ចឹងច្រកចូលវិបស្សនាតាមផ្លូវណាសូមឆ្លោយនេះធម្មតាសូមបฏิបាអបតិកាអំពុនយកចូលបស្សនាគឺចូលតាមលក្ខណៈវិយោនិយាយពីបស្សនាសមត្ថក្នុងទីនេះហ្នឹងដែរណាគេថាគឺកាន់យកនៅលក្ខណៈវិយោមុនព្រោះយើងចម្រើនអាណាបាតិយ៉ាងនេះ មានមានតែជាជាជិនប្រើឲ្យដល់សិក្សាតាមមនុស្សទៀតហើយបានសិក្សាតាមបញ្ញាទៀតទៀតអញ្ចឹងណាហើយសិក្សាភាគទាំង6គ្រប់អរិយាបថទាំង4គ្រប់ភាគគ្រប់អារម្មណ៍គ្រប់ទីកន្លែងអញ្ចឹងណាអឺនឹងយល់បានហើយយល់និយាយអស់ណាអើមានឆ្ងល់ទេអត់ទេអ្ហ៎ ចេះអត់ចេះអត់ចេះអស់លេងណាចេះចាំអស់ហ៎អបងចេះហ៎ហ៎ចេះចេះណែគាត់អត់ចេះនិយាយបើដឹងដល់ណាដល់ណីពូធរនិយាយរឿងនិយាយតបតបនិយាយ ណាតើមានគេហៅថាព្រះសម្បទាក្នុងការនិយាយបានប្រសំនិយាយហើយខ្ញុំកណាអាត្មាដែលជាជាផឹងនិយាយហ្នឹងមកអំពីស្របសន្សំអស់16ឆ្នាំហើយណាវាស្របសន្សំការនិយាយបួមកបានភាសាចេះនិយាយហ្មងអញ្ចឹងពីដើមកទេនិយាយរឿងធរណាចេះនិយាយធរពួកមកមកភាសាចាប់ចេះទេសនារហូតបើជឿរហូត ដល់សពថ្ងៃ16ឆ្នាំដល់យិនច្រើនទៅបានចេះនិយាយអញ្ចឹងព្រះអង្គព្រះអង្គខ្លះអត់ស្អីចេះនិយាយមកអំពីมันបានរៀនអញ្ចឹងនេះបិណ្ឌយល់បានដឹងអញ្ចឹងដល់ពេលព្រះអង្គទៅដំណំគេធ្វើមិនទៅចារៀនចេះតែរៀនប្រាតិចចេះចេះចំទៅកន្លែងណាដែលនាំដើរទៅមកនេះចាប់ដឹកដៃដើរទៅទាំងអស់ទេបង មកតាមព្រះថាមនាលអ្នកទាំងឡាយហើយណាទៅតាមផ្លូវនេះខ្លះបែកនៃសាខាម៉ៃព្រោះយើងអត់ចេះនិយាយដឹកណៃទៅរបស់មកទៅជាមួយខ្ញុំដឹកណៃអដកខ្យល់ដកខ្យល់ហោចំណងឲ្យស្នាប់ឲ្យស្នាប់ហោដឹងខ្យល់មួយហោដឹងខ្យល់មួយយ៉ាងហ៎ណាដឹកដៃណាដឹកដៃទៅតំងទៅធ្វើម៉េចបើព្រះអង្គអត់បានយានពីដើមមក ចាស់ចាស់ហើយអញ្ចឹងយើងរៀនបស្សនាតារៈទៅសុំតែការដឹងការយល់ចេះដឹកដៃគ្នាសំខាន់ត្រង់យល់ខ្លួនឯងហើយចេះដឹកដៃគ្នាសំខាន់តែនឹងទេចេះដឹកដៃចេះហៅគ្នាចេះពយល់តិចបន្តួចចេះប្រាប់គ្នាចេះសម្បងផ្លូវមិនចឹងទេបញ្ញា ណានិយាយបញ្ញាគាត់ចេះនិយាយបំជឿឲ្យគាត់និយាយយឺរឿងគាត់អើយគាត់ទៅនិយាយអញ្ចឹងហុយដល់ទៅនាំកូនសិស្សនាំអញ្ចឹងទៀតចឹងមើលបើមិននាំអញ្ចឹងទៀតព្រោះគាត់ឃើញអញ្ចឹងគាត់និយាយអញ្ចឹងគាត់ដឹកដៃទៅអញ្ចឹងហ្នឹង